ស៊ីផឹកដាច់យប់ចោលប្រពន្ធកូន ម្ដាយក្មេកសួរនាំបែជាវាយម្ដាយក្មេកដល់សន្លប់រួចគិចខ្លួនបាត់ពិតជារឿងហួសចិត្តខ្លាំងណាស់ពេលបានឃើញនារីម្នាក់ប្រកាសស្វែងរកបង ថ្លៃចិត្តដេរឆាន វាយម្ដាយខ្លួន រហូតសន្លប់បាត់ស្មារតី ដែលធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មានការភ្ញាក់ផ្អើលជាខ្លាំងនៅព្រឹកថ្ងៃទី24ខែកក្កដាឆ្នាំ2022នេះពេលបានឃើញម្ដាយជួបរឿងហេតុការណ៍នឹកស្មានមិនដល់កូនកូនមិននៅស្ងៀមឡើយប្រកាសស្វែងរកភ្លាមដើម្បីឲ្យដាក់ទោសតាមផ្លូវច្បាប់ ដោយក្នុងនោះផងដែរកូនម្ចាស់កេណនី Facebook បានបង្ហោះសាររៀបរាប់ពីដំណើររឿងយ៉ាងវែងអន្លាយថាក្នុងនាមនាងខ្ញុំជាកូនស្រីបង្កើតរបស់ម្ចាស់ account Facebook ឈ្មោះអ៊ីគុនធាសូមជម្រាបពុកម៉ែបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថាកាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2022វេលាម៉ោង7:10នាទីបុគ្គលម្នាក់នេះ ដែលត្រូវជាកូនប្រសាររបស់អ៊ីគុនធាបានប្រើអំពើហិង្សាមកលើម្ដាយនាងខ្ញុំបណ្ដាលឲ្យម្ដាយនាងខ្ញុំ សន្លប់បាត់ស្មារតីនិង បានយកម៉ូតូ Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខ 1AL8343 សេរី2020ជីកកិច្ចខ្លួនបាត់មុនពេលកើតហេតុជនដេរឆានខាងលើនេះបានទៅផឹកស៊ីដាច់យប់មិនចូលផ្ទះចោលប្រពន្ធនិងកូនតូចតូច2នាក់អាយុទើបតែ1ខួប និង2ខួប ដោយមិនប្រាប់អ្នកណាឡើយលុះដល់ព្រឹកឡើងប្រហែលជាម៉ោង6:50នាទីទើបជនខាងលើនេះត្រឡប់មកផ្ទះហើយម្ដាយនាងខ្ញុំបានហៅមកសួរនាំ ហេតុអីបានចេះតែចោលប្រពន្ធកូនអញ្ចឹងបងស្រីបង្កើតរបស់នាងខ្ញុំហើយជន់នេះបានតបសម្ដីមិនសមរម្យហើយស្រែកចង្អល់មុខប្រពន្ធនៅចំពោះមុខម្ដាយរបស់នាងខ្ញុំទឹកចិត្តជាម្ដាយពេលឃើញគេបំពេញដាក់កូនគាត់បានរុញដៃវាចេញការពារកូនវាក៏វាយម្ដាយនាងខ្ញុំចំផ្ទៃមុខខាងស្ដាំ បណ្ដាលឲ្យសន្លប់បាត់បង់ស្មារតីតែម្ដងរួចជិះម៉ូតូគេចខ្លួនទៅបាត់ ម៉ូតូប្អូនប្រុសនាងខ្ញុំម្ដាយនាងខ្ញុំគុតគង់ចិញ្ចឹមបាយទឹកដោះគោទាំងស្រុងកូនអឹមទៅដោះគោទាំងពីរនាក់សំលៀកបំពាក់លុយវះកាត់សម្រាលកូន យានជំនិះកន្លែងស្នាក់នៅ និងកន្លែងឲ្យវារកស៊ីទៀតហេតុអីវាហ៊ានលើកដៃវាយម្ដាយក្មេកដែលចិញ្ចឹមវា ប្រពន្ធកូនវាទៀត ក្រពើបើបងប្អូនបានឃើញជនថោកទាបខាងលើនេះសូមមេត្តាផ្ដល់ដំណឹងតាមលេខទូរស័ព្ទ0 093 277905ឬ096 92 72979នាងខ្ញុំនឹងមានជូនជាសគុណសូមអរគុណនិងអរព្រះគុណចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ